នៅក្នុងសេចក្តីខ្លីថាមនុស្សល្អសំខាន់ជាងអ្វីៗទាំងអស់ក្នុងសេចក្តីអធិប្បាយថា ក្នុងโลกនេះมันមានអ្វីដែលសំខាន់សម្រាប់យើង ជាង ខ្លួនយើងជាមនុស្សល្អនោះឡើយណាថាម្ដងទៀតណាដើម្បីចៅចៅបានចាំថា ក្នុងโลกនេះมันមានអ្វីដែលសំខាន់សម្រាប់យើង ជាងខ្លួនយើង ជាមនុស្សល្អនោះឡើយនឹងឯងចឹងគឺមេដាបិតាក៏សំខាន់សម្រាប់យើងណាស់ណារៃលែងណាស់កល្យាណមិត្តមិត្តល្អរបស់យើងរហូតដល់ទៅលោកគ្រូអ្នកគ្រូរហូតដល់ទៅព្រះសម្មាសម្ពុទ្ធកណាក៏សំខាន់សម្រាប់យើងណាស់ក៏ប៉ុន្តែអ្នកដែលជួយខ្លួនយើងបាន នឹងឯងជាទីបំផុតដែលសំខាន់ជាងអ្នកណាអ្នកណាទាំងអស់ព្រោះថាបើយើងមិនបានជួយខ្លួនឯងហើយអ្នកដតីណាណាក៏មិនអាចនឹងជួយយើងបានដែរចឹងដោយថាយើងមិនព្រមធ្វើជាកូនល្អមិនព្រមធ្វើជាសិស្សល្អមិនព្រមធ្វើជា ប្រជាពលរដ្ឋល្អមិនព្រមធ្វើជាពុទ្ធបរិស័ទល្អទៅហើយដូចជាថារថយន្តហ្នឹងវាខូចទៅហើយអញ្ចឹងទោះជាអ្នកបើកនឹងប្រកែយ៉ាងម៉េចក៏ដោយក៏វាមិនអាចថាឲ្យរថយន្តនឹងទៅមុខបានដែរណាដូចជារទេះដែលវាបាក់ទៅហើយអញ្ចឹងហ្នឹងឯងអ្នកដែលជាសារថីនឹងពូកែប រត់នឹងយ៉ាងណាក៏វាមិនអាចថានឹងធ្វើយ៉ាងម៉េចឲ្យឲ្យរត់នឹងឲ្យរតេះនឹងទៅបានព្រោះវាបាក់វាខូចទៅហើយនឹងឯងបើយើងតាំងចិត្តធ្វើជាមនុស្សល្អជាកូនល្អចឹងទៅយើងក៏អាស្រ័យ ណាមេត្តាបិតាទូមាន ព្រានប្រដៅដែលបានចិញ្ចឹមបីបាច់ថែរក្សាមកហ្នឹងអាស្រ័យលោកគ្រូអ្នកគ្រូអាស្រ័យអាជ្ញាធរដែនដីអាស្រ័យអ្នកដតីដតីហ្នឹងអាចជួយយើងបាន បើយើង មានបំណងធ្វើជាមនុស្សល្អអាហ្នឹងគឺថាយើង អាស្រ័យនឹងកល្យាណមិត្តអ្នកដតីក្រៅពីខ្លួនយើងនឹងគឺ បានត្រឹមតែជាកល្យាណមិត្តរបស់យើងកាលណាបើយើងព្រម ធ្វើជាមនុស្សល្អហើយគឺថាពឹងពាក់អាស្រ័យអ្នកដតីនឹងឲ្យជួយណែនាំជួយប្រាប់ជួយបញ្យលតែបើយើងមិនព្រមធ្វើជាមនុស្សល្អអញ្ចឹងយើងសែបគប់ជាមួយនឹងសភាវៈអាក្រក់យើងចោះចូលជាមួយនឹងបាបទៅហើយมันអាចអ្នកដតីណាជួយយើងបានឡើយហើយភ្នំមាសភ្នំប្រាក់ដោះផុសនៅនឹងក្រោយផ្ទះយើង ប៉ុន្តែក៏មិនសំខាន់អ្វីมันអាចនឹងជួយអ្វីយើងបានដែរបើយើងបាត់បង់នៅសភាវៈល្អទៅហើយមានអ្វីមកល្អជំនួសយើងបានទៀតអាសភាវៈល្អដែលបាត់បង់ទៅនេះណាអត់មានអ្វីមកជំនួសបានទេជំនួសយ៉ាងម៉េចបើយើងវាជាមនុស្សអាក្រក់ទៅហើយហ្នឹងហ្នឹងឯងមានស្អីមកមកធ្វើ ជាសភាវៈល្អដើម្បីឲ្យយើង បានទៅ ជាមនុស្សល្អទៅកើតហ្នឹងឯងអញ្ចឹងគឺយើងជាមនុស្សល្អនេះណាសំខាន់សម្រាប់ខ្លួនយើងណាស់ដែលអាចឲ្យយើង រួចអំពីមនុស្សអាក្រក់ គេណារួចអំពីកូនអាក្រក់រួចអំពីសិស្សអាក្រក់រួចអំពីប្រជាពលរដ្ឋអាក្រក់រួចអំពីពុទ្ធបរិស័ទអាក្រក់នឹងបាន គឺដោយសារខ្លួនយើងនេះឯងចឹងដែលត្រូវរក្សានៅសភាវៈល្អក្នុងចិត្តសន្តានរបស់យើងអញ្ចឹងក្នុងសេចក្តីអធិប្បាយនៃប្រធានបទដ៏ខ្លីត្រង់ដែលថាក្នុងលោកនេះ មិនមានអ្វីដែលសំខាន់សម្រាប់យើង ជាងខ្លួនយើងជាមនុស្សល្អទេអញ្ចឹងយើងត្រូវរក្សាសេចក្តីល្អនឹងឯងទុកសម្រាប់ជីវិតរបស់យើងសេចក្តីល្អជាសភាវៈល្អទាំងដោយភាសាព្រះធัวជាបរមត្តហ្នឹងណាកុសលាធម្មា កុសលាធម្មាដែលប្រសងសូត្រនឹងគឺថាជាពួកធัวដែលជាកុសលនឹងមានតម្លៃដោយខ្លួនឯង មិនមែនជារឿងសន្មត់របស់សង្គមដែលថាគេសន្មត់ថាល្អក៏ល្អទៅ បើគេមិននិយមគេមិនរាប់អានទេក៏វាអាក្រក់ក៏វាអាប់អោនក៏វាថោកទាបទៅគឺអត់មែននៅលើសង្គមសន្មត់ថាថ្លៃបានថ្លៃសង្គមថាថោកក៏ថោកទៅ តាមសង្គមសន្មត់ទេគឺសភាវៈល្អហ្នឹងគឺល្អដោយខ្លួនឯងផុតពីការសន្មត់របស់ មនុស្សសត្វទាំងឡាយហើយសភាវៈដែលល្អនេះ គឺអត់មានដូចថាមានតម្លៃឧទាហរណ៍ថាក្រូចឆ្មាខែប្រាំងវាថ្លៃទៅគឺថាចេះតែឡើងថ្លៃទៅបានណាមិនអីទេនឹងឯងគេទិញយកទៅ8ហាង បបរហាងកាទៀវអីហ្នឹងក៏ថ្លៃប៉ុណ្ណាក៏គេជិះទិញទៅវាមិនមែនដល់ទៅថ្លៃដូចមាសប្រាក់អីណាទេគេទិញយកទៅហើយគេលក់បបរលក់កាទៀវអីចឹងទៅក៏គេចំណេញបានច្រើនណាស់អញ្ចឹងយើងក៏ចិត្តតែឡើងថ្លៃទៅបានហើយពីព្រោះវាវាក្រប៉ុន្តែដល់ទៅខែវស្សា វាណាដូចស្វាយអីស្វាយល្មៀតអីចឹងទៅដល់ពេលរដូវវាផ្លែទាំងអគ្នាទៅវាថោកទៅតាមនឹងចឹងទៅអានឹងវាជារឿងដែលមនុស្សសំណមត់ ណាទៅតាមសបោឬក៏ទៅតាមដែលវាក្រអីចឹងទៅអានឹងថ្លៃទៅក៏តាមដែលវាក្រដល់ទៅវាថោកទៅតាមដែលវាសម្បូរអានឹងវាជារបស់ដែលមនុស្សយើងសន្មត់ប៉ុន្តែ សភាវៈល្អនេះគឺថាល្អដោយខ្លួនឯងអត់មានអ្នកណាមកសន្មត់កំណត់ឲ្យល្អឬមិនល្អទេ ដែលហៅថាកុសលាធម្មា ពួកធัวដែលជាកុសលល្អដោយខ្លួនឯងហើយ អាស្រ័យនៅក្នុងបុគ្គលណា ធ្វើឲ្យបុគ្គលនឹងល្អទៅតាមសភាវៈដែលល្អនឹងអញ្ចឹងគឺថាបងប្អូនកូនចៅទាំងអស់បានយល់ដឹងអំពីគុណតម្លៃនៃជីវិតមនុស្សដែលមានតម្លៃគឺដោយសភាវៈដែលថ្លៃនឹងដូចថាស្ករវាទៅនៅក្នុងម្សៅអីអីទៅវាទៅជានំផ្អែមទៅនៅក្នុងបបរ ហ្នឹងឯងដាក់ស្ករទៅវាទៅជាបបរផ្អែមទៅដាក់ខ្ទិះទៅបកផ្លែមៀនដាក់ទៅក៏ទៅជាបបរមៀនទៅតែវាផ្អែមដោយសារតែស្ករហ្នឹងគឺសភាវៈល្អហ្នឹងអាស្រ័យនៅក្នុងបុគ្គលណាបុគ្គលនោះឯងគឺជាបុគ្គលល្អពិតគឺល្អទៅតាមសភាវៈដែលល្អនឹងឯងហើយតើសភាវៈដែលល្អហ្នឹងគឺស្អីទៅអាហ្នឹងគឺបងប្អូនកូនចៅបានជ្រាបហើយ អ្វីដែលយើងមានខ្លួនយើងជាឧបមាបាលីហៅថាអត្តានังឧបមាំងកត្វាគឺថាធ្វើខ្លួនយើងឲ្យជាឧបមាដែលយើងស្រឡាញ់ខ្លួនយើងយើងត្រូវការឲ្យយើង បានសុខចឹងទៅយើងមានសម្ដាននៃចិត្តយើងនឹងជាគ្រឿងប្រៀបធៀបអ្នកដតីក៏ត្រូវការសុខយើងស្រឡាញ់ឪពុកម្ដាយយើង ស្រឡាញ់បងប្អូនយើង ពុកម្ដាយយើងចឹងទៅលោកគ្រូអ្នកគ្រូយើងចឹងទៅ យើងយើងប្រៀបធៀបចិត្តយើងចិត្តគេណាទ្រូងយើងទ្រូងគេខ្លើមយើងខ្លើមគេទៅតាមនឹងទៅយើងយល់យើងយល់ថាអ្នករតីនឹងឯងក៏ស្រឡាញ់សេចក្តីសុខស្រឡាញ់មេត្តាបិតាបងប្អូនចឹងទៅចឹងទៅគឺថាយើងមានទឹកចិត្តយើងមានទឹកចិត្តដើម្បីនឹងថាការដែលផ្ដល់ប្រគល់នៅប្រយោជន៍សុខឲ្យដល់អ្នកដតីនឹងមើលមើល កាលដែលអ្នកដតីផ្ដល់ប្រគល់ប្រយោជន៍សុខឲ្យយើងយើងសប្បាយចិត្តនឹងយ៉ាងណាយើងមានខ្លួនយើង ជាគ្រឿងប្រៀបធៀបជាឧបមាយើងក៏លើកឡើងនៅសភាពបែបនឹងឯងចឹងគឺថាជាទឹកចិត្តផ្ដល់ប្រគល់ប្រយោជន៍សុខនឹងឲ្យដល់អ្នកដតីហើយការដែលអ្នកដតីមកបៀតបៀនយើងយើងយើងភ័យយើងខ្លាចហ្នឹងឯងអាហ្នឹង គឺថាយើងក៏មិនកបីទៅបៀតបៀនអ្នកដតីព្រោះយើងយកខ្លួនយើងជាគ្រឿងប្រៀបធៀបនឹងឯងហើយដល់អ្នកដតីនឹងឯងបានផ្ដល់ប្រគល់ប្រយោជន៍សុខឲ្យយើងយើងសប្បាយចិត្តអញ្ចឹងគឺថាការដែលយើងមិនបានបៀតបៀនដល់អ្នកដតីហើយថែមទាំងបានប្រព្រឹត្តនៅអ្វីអ្វីដែលជាប្រយោជន៍សុខចាំទៅមេដាបិតាណែនាំឲ្យកូនចៅនឹងមានទឹកចិត្ត ល្អចេះឲ្យទៀនអញ្ចឹងទៅ ទូមានកុំឲ្យយើងប្រកាន់ខ្លួនថាជាតកូលអ្នកមានទ្រព្យសម្បត្តិអីអីចឹងទៅយើងមើលងាយមើលថោកកូនអ្នកក្រអីអីចឹងទៅកុំទៅចិត្តកុំទៅក្បែរកុំទៅនិយាយល្អអីអីជាមួយអីចឹងជួនកាលកូនចៅ ក្រទ្រព្យសម្បត្តិមែនប៉ុន្តែមានចិត្តស្មោះ មានកល្យាណធម៌អានឹងឯងដែលយើងត្រូវសើបគប់ជាមិត្តភក្តិកណាអញ្ចឹងគឺមេត្តាបិតាណែនាំកូនចៅនឹងឲ្យមានទឹកចិត្តពាក្យថាទឹកចិត្តនឹងគឺថាសំខាន់ណាស់ណាសំបីតែក្នុងពិធីអភិសេកព្រះរាជាឬក៏អភិសេកបច្ចៅអធិការ ព្រះអនុគុណព្រះមេគុណស្រោចស្រពព្រះសគុណវិរីចម្រើនបច្ចុប្បន្នមេដាបិតាក៏មានពិធីស្រោចនៅព្រះសគុណវិរីណាទឹកកោបទឹកដែលអបទៅដោយផ្កាគឺជាតំណាងទឹកចិត្តតំណាង ទឹកចិត្តកូនចៅនឹងគឺថាល្អណាស់ដើម្បីស្រោចស្រពទៅលើមេដាបិតាបុព្វការីជន អ្នកដែលមានឧបការៈមុនសពគ្រប់ទាំងអស់ ទាំងគ្រូឧបជាយាចាទាំងព្រះចៅអធិការទាំងព្រះអនុគុណព្រះមេគុណអីអីជាដើមហ្នឹងដែលធ្វើ នៅពិធីអភិសេកស្រោចស្រពព្រះសគុណវេរីហ្នឹងសំដែង ពីទឹកចិត្តគឺណាទឹកចិត្តគឺពាក្យថាទឹកទឹកហ្នឹងគឺមានច្រើនណាស់ដូចយើង ទឹកតែភ្លៀងហើយហ្នឹងទឹកភ្លៀងគឺណាស្រោចស្រពដីព្រៃព្រឹក្សាណាច្បារដំណាំហើយបានរស់ដោយសារទឹកភ្លៀងហ្នឹង មានស្មៅដោះទៅជាចំណីអាហារសត្វពាហនៈគោក្របីនឹងជាដើមមនុស្សយើងក៏រស់នៅបានដោយអាស្រ័យមានទឹកភ្លៀងនឹងអហើយទឹកអីផ្សេងទៀតណាទឹកទឹកមាត់យើងក៏សំដៅទៅលើពាក្យសម្ដីនឹងឯងទឹកមាត់ស្រាបទឹកមាត់ប្រៃអីហ្នឹងនិយាយទៅ គេមិនស្ដាប់ថាទឹកមាត់ស្រាបនិយាយទៅគេស្ដាប់ចឹងទៅថាហ្នឹងទឹកមាត់ប្រៃ ចឹងទៅនិយាយបានប្រយោជន៍និយាយបានការនិយាយឲ្យអ្នកស្ដាប់នឹងឯងបាននៅការចេះដឹងបាននៅបញ្ញាចឹងគឺថាទៅជាមគ្គុភេណីសំដីផ្អែមដោយទឹកខ្មុំឬក៏បុព្ភភាន័យសំដីផ្កា បុផៈហ្នឹងបុផាហ្នឹងបុផៈភេន័យភេន័យហ្នឹងពាក្យសំដីសំដីផ្កានិយាយទៅគឺថាល្អដោយផ្កាចេញពីមាត់អញ្ចឹងគឺថាក្អូបទៅអញ្ចឹងតែម្ដងបានដល់យើងនិយាយដោយពាក្យពិតណា ប្រសិជ្ជាការនិយាយភូតភោកុហកបោកប្រាស់ញុកញងចាក់ដោតគឺយើងនិយាយឲ្យអ្នកដតីមានការព្រមព្រៀងគ្នានិយាយឲ្យអ្នកដតីនឹងឯងមានសេចក្តីសុខ មានការចេះដឹងហ្នឹងគឺជាបុព្វភាពនៃសម្ដីផ្កាអញ្ចឹងគឺយើងមានសេចក្តីល្អពីខាងក្នុងមកវាចេញ តាមមាត់ហ្នឹងមកគឺថាវាល្អអញ្ចឹងទៅឲ្យអ្នកដតីនឹងឯងពីរស់ពិសាបានការចេះដឹងដោយព្រះពុទ្ធអង្គទ្រង់ត្រាស់ដឹង ជាព្រះសម្មាសម្ពុទ្ធប្រទានពធទេសនា45ឆ្នាំ45ព្រះវសាហ្នឹងគឺដោយព្រះពុទ្ធដីកាញ៉ាំងមនុស្សនិងទេវតាឲ្យមានការចេះដឹងហើយយកការចេះដឹងនឹងឯងកំចាត់បងសេចក្តីល្ងងនៅក្នុងជីវិត ក្នុងចិត្តសន្តាន ដោយព្រះពុទ្ធដីកានឹងហៅថាមគ្គុភាណីសំដីទឹកខ្មុំនឹងគឺសំខាន់ណាស់គឺពាក្យសម្ដីចឹងប្រព្រឹត្តទៅដើម្បីកំចាត់បងសេចក្តីល្ងង ពីព្រោះសេចក្តីល្ងងនឹងជាកំពូលសត្រូវជាមួយនឹងខ្លួនយើងណាហ្នឹងឯងគ្រប់អង្គគ្រប់គ្នាហ្នឹងគឺយើងត្រូវដឹងថាកំពូលសត្រូវជាមួយនឹងយើងហ្នឹងគឺសេចក្តីល្ងងដីល្ងងហ្នឹងតែនាំឲ្យយើងមានសេចក្តីទុក្ខ ទាំងក្នុង ជាតិនេះ ទាំងក្នុង វត្តសង្សារដែលប្រព្រឹត្តតត ទៅទៀតមិនរួចផុតចាកទុកហ្នឹងគឺមកពីសេចក្តីល្ងងនឹងឯងដែលច្រានទម្លាក់សត្វលោកនឹងឲ្យធ្លាក់ចូល ទៅក្នុងសេចក្តីទុកនឹងគឺដោយសេចក្តីល្ងងចាំអញគឺមានមានរឿងដែលសម្ដែងជាកតេមាន ខ្លាឃុំនឹងស្មោះត្រង់ជាមួយនឹងម្ចាស់ហ្នឹង ណាស្មោះត្រង់ណាស់ហើយក៏ម្ចាស់នឹងហត់នឿយសម្រាប់ក្នុងព្រៃឲ្យខ្លាឃុំនឹងឯងជួយយាមជួយមើលថែកុំឲ្យសัตว์អីអីមកសัตว์សាហាវអីផ្សេងផ្សេងវាមិនហ៊ានមកទេវាខ្លាចខ្លាឃុំហ្នឹងប៉ុន្តែរុយមានខ្លាចអីវាមកទុំច្រមុះម្ចាស់ហ្នឹងឡាឃុំហ្នឹងក៏ស្រឡាញ់ម្ចាស់បក់ដេញរុយហ្នឹងចឹងទៅ ហើយក៏រុយហ្នឹងវាហើទៅវាមកទុំវិញអញ្ចឹងទៅវាធ្វើឲ្យខ្លាខ្មុំនឹងឯងខឹងនឹងរុយនឹងអស់យ៉ាងភ្លេចគិតថារុយនឹងទុំនៅនឹងក្បាលម្ចាស់លើកដុំថ្មប៉ុណ្ណានៃគប់រុយនឹងឯងងាប់ឯងអត់ខ្លាចអញឯងអត់រត់ហងទៅបែកក្បាលម្ចាស់ស្លាប់ទៅអាហ្នឹងគឺចង់បញ្ជាក់ថាស្មោះមែនប៉ុន្តែល្ងងទៅណាងង ចឹងគឺថាមនុស្សយើងត្រូវមានភាពស្មោះគឺសិលចរិយាធัวហើយគឺមានការចេះដឹងនឹងទៀតត្រូវឲ្យបងប្អូននឹងយល់ពីតម្លៃនៃជីវិតនឹងឯងដែលដែលសិក្សាអំពីថាអ្វីដែលដែលជាសេចក្តីល្អសម្រាប់ជីវិតរបស់យើងហ្នឹងវាមានកត្តាពីរយ៉ាងមួយគឺចំណេះដឹង មួយទៀត គឺគុណធម៌កតាពីរយ៉ាងនេះឯងដែល សម្រាប់ធ្វើឲ្យចៅចៅនឹងបានទៅជាមនុស្សល្អតាមភាសាធัวដែលហៅថាវិជ្ជាចរណៈសម្បណ្ណោសោសេដ្ឋោទេវមេនុសេ គឺថាវិជ្ជាចំណេះដឹងចរណៈការប្រព្រឹត្តល្អនេះឯងធ្វើឲ្យមនុស្សនឹងបានប្រសើរជាងមនុស្សនិង ទេវតាទាំងឡាយទាំងពួងបាននឹងឯងសំខាន់ណាស់ ចឹងគឺថាការដែលយើងមាននៅគុណធម៌ហើយគុណធម៌ចរិយាធម៌ល្អហើយត្រូវមានចំណេះ ដឹងនេះឯងសំខាន់ណាចំណេះ ដឹងហ្នឹងมันអាចជាមនុស្សល្ងងបានទេណានឹងឯងមានរឿងនៅក្នុងពជាដកព្រះបរមពុរិស័ទដែលថាព្រះបរមពុរិស័ទ គឺព្រះអង្គមុននឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធព្រះអង្គនៅក្នុងការបំពេញអភិនិហាបារមីដើម្បីបានជាព្រះសម្មាសម្ពុទ្ធនឹងឯងនឹងហៅថាបរមពោធិសត្វពាក្យថាពោធិសត្វគឺណាពោសអោធัวសិអិសតជាងវហ្នឹងសត្វថ្វៈហ្នឹងប្រែតែជាប់ចម្ពាក់ ពោធិប្រែថាត្រាស់ដឹងគឺព្រះអង្គជាប់ជំពាក់នឹងការត្រាស់ដឹងព្រះអង្គត្រូវបំពេញសេចក្តីល្អឲ្យបានជាពុទ្ធហ្នឹងឯងក្នុងការនោះព្រះអង្គនៅជាអ្នកជំនួញជួយដូរដើរទិញរបស់របរអីតាមផ្លូវអីអីផ្ទះមួយទៅផ្ទះមួយហើយក៏ទៅសំណាក់នៅរោងជាងឈើមួយហើយជាងឈើហ្នឹងគាត់កំពុងធ្វើកិច្ចការងារពេលប្រលប់ប្រលប់មូសវាចេញពេលហ្នឹងហើយក្បាលគាត់ទំពេកទៀតមូសវាខំកដាលក្បាលគាត់ហ្នឹង គាត់ថាមើលអាកូនដេញមូសពីក្បាលឪមើលឪវាជាប់ដៃវល់ដៃទាំងពីរហ្នឹងរស់តែមកបក់ដេញមូសហ្នឹងបានផងកូនមានជាតិជាមនុស្សល្ងងចឹងណាបាទឪចាំកូនបហាមូសឲ្យឪលើកបថៅផ្លែធំមកហ្មងនេះហើយមិនមែនមកពីមុខឪពីក្រោយមកពីមុខក្រាន់គាត់ឃើញពីក្រោយកាប់មូសពុះក្បាលឪជាពីរ អាហ្នឹងមើលមើលបំណងសម្លាប់មុខគឺប៉ុន្តែជាតិជាមនុស្សល្ងងចឹងហើយព្រះបរមពុរិស័ទនៅនឹងឧទានមកហ្មងតែឧទានលន់មាត់លន់មាត់ថាមានបណ្ឌិតជាសត្រូវប្រសើរជាងមានមិត្តជាមនុស្សល្ងងគឺណាមានបណ្ឌិតជាសត្រូវប្រសើរជាងមានកូនល្ងងគឺណាកូនល្ងង មានបណ្ឌិតជាសត្រូវគឺបណ្ឌិតមិនបានមកយកយើងជាសត្រូវកនុំគុំស្អប់ជាបាតបៀតបៀនអីយើងទេយើងទេស្អប់បណ្ឌិតខ្លួនឯងអានឹងវាជារឿងដែលយើងចិត្តតែស្អប់ទៅហើយវាអត់អីទេបណ្ឌិតនឹងមិនបានមកបៀតបៀនអីយើងអីអីចឹងទេលោកមានសេចក្តីអត់ធន់លោកមាន ការពិចារណាប្រព្រឹត្តទៅ ក្នុងគុណធម៌ថ្លៃថ្នូរនឹងឯងទីបំផុតយើងនឹងសិក្សាបានពីបណ្ឌិតនឹងចឹងទៅវិញទេក៏ប៉ុន្តែណា មានមិត្តល្ងងមានកូនល្ងងនឹងឯងចឹងដែលធ្វើឲ្យយើងស្លាប់បានណាស្លាប់បានដូចជាឪពុកនឹងឯងហើយក៏មិនមែនមានតែរឿងប៉ុណ្្នឹងទេសដៀងគ្នាហ្នឹងណាមាន ទាស័យលោកសិទ្ធិអាណាតបិណ្ឌិតហ្នឹងខឹងនឹងរុយចឹងខឹងនឹងរុយរុយទុំម្ដាយឈើហ្នឹងបក់ចោះបក់ឡើងទៅខឹងនឹងរុយភ្លេចណាទៀតភ្លេចណាលើករេបុកស្រូវវាយរុយដែលទុំនៅនឹងម្ដាយគឺអត់មានបំណងវាយម្ដាយតដល់សោះប៉ុន្តែវាមើលវាមានមនុស្សល្ងងដល់ប៉ុណ្ណឹងនឹងអញវាយតដល់ស្លាប់ស្លាប់ម្ដាយដាក់មកភូចំកន្លែងស្លាប់ វាយរុយសោះស្លាប់ម្ដាយនឹងក៏មានហើយជាជារឿងពិតក្នុងសម័យពុទ្ធកាលមាន មនុស្សល្ងងអញ្ចឹងនេះគឺបានជាបកលាធិដ្ឋានលើកជាបុគ្គលនឹងជាជាទីតាំងដើម្បីឲ្យកូនចៅនឹងយល់ថា បុគ្គលល្ងងខ្លៅទាំងជា កំពូលសត្រូវ ជាមួយនឹងខ្លួនឯងហើយក៏ជាសត្រូវនឹងអ្នកដតីចឹង កូនចៅសិក្សារៀនសូត្រទៅ ធ្វើកិច្ចការងារអីក៏ធ្វើទៅ តាមសមត្ថភាពដែលអាចធ្វើទៅបានមិនជាថ្មីទេឲ្យតែមានចំណេះដឹងសមគួរសម្រាប់កិច្ចការងារតាមសមត្ថភាពកុំឲ្យតែថាវាខ្វះសមត្ថភាព ក្នុងឋានៈរបស់ខ្លួននឹងឯងក្នុងការដឹកនាំអីអីចឹងទៅវានាំមកនៅសេចក្តីទុកនាំមកនៅសេចក្តីវិន័យឲ្យដល់សង្គម កិច្ចការងារទាំងអស់ហ្នឹងมันបានសម្រេចពីព្រោះតែខ្វះការចេះដឹងនឹងឯងអញ្ចឹងគឺថាការងារតូចតាច ឋានៈទៀបអីមិនសំខាន់ទេទាំងសំខាន់គឺថាឲ្យតែមានសមត្ថភាពក្នុងកិច្ចការងាររបស់ខ្លួន យើង ចេះតែប្រព្រឹត្តទៅបានហើយ ចំណេះ ដឹងនិងគុណធម៌កុំឲ្យតែខ្វះសមត្ថភាព នៅ ក្នុងឋានៈរបស់ខ្លួនអានឹងឯងអញ្ចឹងយើងយល់ថា ការដែលយើងរងងនេះណាមិនមែន ជាសត្រូវជាមួយនឹងយើងតែប៉ុណ្្នឹងទេទាំងគឺជាសត្រូវជាមួយនឹងអ្នកដតីជាមួយក្រុមគ្រួសារជាមួយនឹងសង្គមជាតិថែមទៀតផងអញ្ចឹងកូនចៅខំរៀនឲ្យបានចេះដឹងនៅក្នុងសង្គមហ្នឹងហើយសិក្សាផ្លូវលោកហើយផ្លូវធัวទៀតក៏ណាសំខាន់ដែលណែបៃតាមេត្តា ណាលោកនាយកនាយិកាលោកគ្រូអ្នកគ្រូដែលហៅយើងកូនកូនហ្នឹងដែលបានរៀបចំកម្មវិធីហ្នឹងគឺដើម្បីផ្សារភ្ជាប់មនោសញ្ចេតនារបស់យើងដែលមានមេត្តាបិតាជាដូនជាតាជាអ្នករាប់អានពុទ្ធសាសនាហ្នឹងឲ្យយើង មានតិចហ្នឹងបានលឺពធហ្នឹងនឹងគឺជាសេចក្តីអធិប្បាយក្នុង ប្រធានបទដែលថាយើងជាមនុស្សល្អហ្នឹងតើវាល្អយ៉ាងម៉េច គឺដោយចំណេះដឹងនិងគុណធម៌យើងមានតែចំណេះ ដឹងខ្វះគុណធម៌ក៏ក៏មិនមិនបានដែរវាដូចជាផ្កាណាផ្កាដែលពួរល្អរៀងល្អប៉ុន្តែវាអត់មានក្លិនក្រអូបអញ្ចឹងក៏វាមិនតន់សក់គ្រប់ឲ្យយើងពេញចិត្តដែរគឺថា ពណ៌ល្អរាងល្អហើយមានក្លិនក្រអូបទៀតណាដូចណាអាលីលីអីនេះណានឹងឯងមើលណារាងល្អហើយមានក្លិនក្រអូបទៀតហ្នឹងហើយផ្កាចប៉ាផ្កាម្លិះអីអីចឹងទៅគឺថាពណ៌រូបរាងសល្អស្អាតទៅតាមនឹងហើយក្លិនក្រអូបអញ្ចឹងគឺតល់តែអញ្ចឹងណាតល់តែថា មានចំណេះដឹងហើយ មានគុណធម៌មានចរិយាធម៌មានតែវិជ្ជាខ្វះចរិយាប្រៀបដូចបុប្ផាដែលខ្វះគុណធាណាខ្វះក្លិនក្រអូបហ្នឹងហ្នឹងឯងអាហ្នឹងគេណាមានតែវិជ្ជាតែខ្វះចរិយាចរិយាការប្រព្រឹត្តល្អហើយតែសុចរិយាហ្នឹងហ្នឹងឯងប្រៀបដូចបុប្ផាដែលខ្វះគុណធាប៉ុន្តែ មានចរិយាតែខ្វះវិជ្ជាប្រៀបដូចផ្លែល្វារលោងតែក្រៅអញ្ចឹងវាអត់តន់គ្រប់ហ្នឹងឯងផ្លែល្វារលោងស្អាតក្រៅមែនប៉ុន្តែអាខាងក្នុងមមួងហ្នឹងឯងឬក៏ថាវាមិនមានសាច់អីស្អីដើម្បីនឹងថាឲ្យឆ្ងាញ់ពិសាដូចសាវម៉ាវឬក៏ដូចជាមង្ឃុតឬដូចខ្នុលអីចឹងទៅណាអាហ្នឹងឯងអញ្ចឹងគឺថាតលតែមានទាំងព្រម ទាំងវិជានិងចរិយានិងវិជានេះណាបើពោលនៅក្នុងភាសាពធัวពង ខ្ពស់ណាស់ណាអរិយមេអង្គ8សង្គ្រោះចូល ក្នុង វិជានិងចរិយានឹងឯងក្រណដោពាកចរិយាថាជាចរណៈនឹងឯងគឺ សម្មាទិដ្ឋិសម្មាសង្កបៈនេះសង្គ្រោះនៅ ក្នុង វិជាទៀតហើយអង្គមគ្គ6ទៀតសង្គ្រោះនៅក្នុងចរណៈឬក៏ម្យ៉ាងទៀត សម្មាទិដ្ឋិសមាសង្កបៈនេះសង្គ្រោះក្នុងវិបស្សនា អង្គមគ្គ6ទៀតនៅក្នុងសមថៈអញ្ចឹងអរិយមគ្គអង្គ8ហៅថាវិជានិងចរណៈក៏បានហៅថាសមថៈវិបស្សនាក៏បានអានឹងសំខាន់ណាស់ណាទាំងផ្លូវលោកទាំងផ្លូវធម៌អញ្ចឹងកូនចៅចាំណាកតាពីរយ៉ាង ដែលសម្រាប់ឲ្យកូនបានជាមនុស្សល្អមួយចំណេះដឹងពីគុណធម៌ នឹងឯងគឺថាជាជាគូដ៏មានតម្លៃថ្លៃបវរសម្រាប់ជីវិតរបស់យើងអញ្ចឹងគឺសំខាន់ណាស់សម្រាប់ខ្លួនយើង ដែលយើងបានរួចពីមនុស្សបាបគឺណាដែលហៅថាមនុស្សឆ្លាតណាកូនចៅចាំថារឿងឆ្លាតក្នុងโลกនេះចេះធ្វើយន្តហោះចេះធ្វើរថយន្តចេះធ្វើ ទូរទស្សន៍ទូរស័ព្ទអីប្រកែណាប៉ុន្តែมันអាច ចេះធ្វើចិត្តខ្លួនឯងឲ្យសុខឲ្យស្ងប់អីទៅបានទេតលតែណែមកអប់រំ នៅ ក្នុងគុណធម៌ហ្នឹងចរិយាធម៌ហ្នឹងអញ្ចឹងគឺថាក្នុងការដែលកូនចៅ អាចនឹងប្រព្រឹត្តទៅដោយគុណធម៌ចរិយាធម៌ដែលបានទៅជាមនុស្សល្អហ្នឹងគឺសំខាន់សម្រាប់ខ្លួនឯង គឺក្នុងការដែលយើងចាំថាអ្វីដែលដែលល្អសម្រាប់យើង គឺភ្នំមាសភ្នំប្រាក់ណាភ្នំមាសភ្នំប្រាក់ដែលផុសនៅនឹងក្រោយផ្ទះយើងក៏មិនមិនសំខាន់សម្រាប់យើងដូចតែខ្លួនយើង ជាមនុស្សល្អ ពីព្រោះពាក្យថា មនុស្សឆ្លាតតាមផ្លូវពធគឺជាមនុស្សដែលចេះជួយខ្លួនឯងឲ្យរួចពីបាបឃើញទេ អានឹងហៅថាមនុស្សឆ្លាតក្នុងផ្លូវពធណាក្នុងពុទ្ធសាសនាគឺអ្នកណាដែលចេះជួយខ្លួនឯងឲ្យរួចពីបាបសភាវៈអាក្រក់បាបហ្នឹងនឹងហៅថាមនុស្សឆ្លាតហើយហើយដែលអ្នកមានបញ្ញាក្នុងពុទ្ធសាសនាគឺយើងមិនហៅអ្នកប្រាជ្ញអីខាងក្រៅខាងក្រៅនឹងទេអានឹងសន្និមត់ទៅតាមនឹងតែនៅ ក្នុងបសាសនានេះដែលហៅថាអ្នកប្រាជ្ញគឺអ្នកដែលចេះជួយ ខ្លួនឯងឲ្យរួចពីសេចក្តីទុក្ខ កណាគឺសេចក្តីទុកដែលវាកើតមកពីចិត្តដែលមិនស្ងប់នឹងឯងអញ្ចឹងអ្នកប្រាជ្ញខាងក្រៅខាងក្រៅមិនមិនចេះធ្វើចិត្តនឹងឲ្យអស់រាគៈទោសៈមោហៈមិនចេះធ្វើចិត្តនឹងឲ្យអស់បាបបានទេតាល់តែអ្នកប្រាជ្ញដែលមានបញ្ញាពិតពិតបញ្ញាដែលប្រព្រឹត្តទៅក្នុងសម្មាទិដ្ឋិសម្មាសង្កបៈទៅអាចធ្វើខ្លួនឯងឲ្យរួចពីបាបបានហើយក៏រួចពីសេចក្តីទុកប៉ុណ្ណា អញ្ចឹងគឺសំខាន់នៅត្រង់ដែលថាកូនជាមនុស្សឆ្លាតណា ជាមនុស្សឆ្លាតជាមនុស្សមាន បញ្ញាចេះជួយខ្លួនឯងឲ្យរួចពីបាបចេះជួយខ្លួនឯងឲ្យរួចពីសេចក្តីទុក្ខអានឹងនៅក្នុងសេចក្តីបញ្យលដែលត្រង់ដែលថា យើងជាមនុស្សល្អនឹងសំខាន់សម្រាប់ខ្លួនឯងណាស់អត់មានអ្វីអ្វីដតីអាចមកមកធ្វើឲ្យយើងរួចពីបាបបានទេមាសប្រាក់ច្រើនប្រប៉ុណ្ណាក៏ដោយក៏មិនអាចថាទៅទិញសេចក្តីល្អទិញសទ្ធាទិញការដឹងគុណអ្នកតាបិតាដឹងគុណអ្នកមានឧបការៈគុណលោកគ្រូអ្នកគ្រូមិនអាចនឹងថាទិញសិលដែលជាចំណេះដឹង គុណធម៌អីអីហ្នឹងឲ្យយើងបានទេអត់មានទីផ្សារណាដាក់លក់សទ្ធាដាក់លក់គុណធម៌ដាក់លក់សិលដាក់លក់សេចក្តីល្អនរណាចង់បានជាមនុស្សល្អយកប្រាក់ទៅទិញគឺអត់មានទេគឺតលតែឧបនិស្ស័យកូនចៅមានអញ្ចឹងដែលមានតម្លៃជាងប្រាក់ទី1គឺបានកើតមកជាមនុស្សហើយជាអ្នកដែលមានកល្យាណមិត្ត ដូចជាមេត្តាបិតាលោកគ្រូអ្នកគ្រូដែល មានបំណងចង់ឲ្យយើង ជាកូនល្អជាសិស្សល្អនេះអាទឹកចិត្តនឹងសំខាន់ណាស់ណាទឹកចិត្តនឹងគឺមានតម្លៃជាងប្រាក់ណាប្រាក់មិនអាចឲ្យយើងคลายជាមនុស្សល្អបានទេណាសឹងតែនាំឲ្យយើងគ្រោះថ្នាក់ក្នុងការប្រព្រឹត្តបាបកម្មផ្សេងផ្សេងទៅផង នឹងឯងប៉ុន្តែទឹកចិត្តមេដាបិតាលោកគ្រូអ្នកគ្រូនេះណាមានតម្លៃជាងប្រាក់ដែលអាចធ្វើឲ្យយើងទៅជាកូនល្អសិស្សល្អធ្វើឲ្យយើងបានយល់អំពីសភាវៈល្អនៃជីវិតមានតម្លៃជាងប្រាក់អ្វីៗមានតម្លៃជាងប្រាក់ច្រើនទៀតណាស់កុំឲ្យយើងងប់ជ្រុកនៅតែជាមួយនឹងប្រាក់ហើយដោយថាខ្ញុំដឹងហើយលោកគ្រូឲ្យធ្វើបន់បានបន់ធ្វើបាបបាន លុយលោកគ្រូអឺធ្វើបន់បានបន់ធ្វើបាបបានលុយអាហ្នឹងឯងគឺលក់ខ្លួនណាកូនចៅដឹងទេធ្វើបាបបានលុយហ្នឹងគឺយើងលក់ខ្លួនយើងណាលក់ខ្លួនយើងឲ្យថៅកែបាបដើម្បីយើងបានលុយប៉ុន្តែយើងទៅជាអ្នកបំរើបាបបាត់ទៅហើយទៅយើងថ្លៃធ្នូរឿងអីទៅកើតប្រាក់ហ្នឹងជួយមិនរួចទេ ជួយឲ្យយើងទៅជាមនុស្សថ្លៃថ្នូរមិនបានទេព្រោះប្រាក់យើង បានមកពីការប្រព្រឹត្តបាបយើង ជាមនុស្សថោកហើយស្រេចមានអីមកជួយយើងរួចទេគឺតលតែមនុស្សយើងថ្លៃទៅដោយសភាវៈដែលមានតម្លៃដែលអត្តបាយពីខាងដើមកុសលាធម្មាជាសភាវៈល្អដែលខ្លួនឯងហើយអាស្រ័យនៅក្នុងបុគ្គលណាបានធ្វើឲ្យបុគ្គលនឹងឯងទៅជាមនុស្សល្អ ចឹងគឺយើងមិនអាចមានមាសមានប្រាក់អីទៅទិញសភាវៈល្អនឹងបានទេយើងអាស្រ័យនឹងមេត្តាបិតាលោកគ្រូអ្នកគ្រូកល្យាណមិត្តដែលអាចជួយឲ្យយើងយល់ពីតម្លៃនៃជីវិតហើយបណ្ដោះពូជសេចក្តីល្អនឹងក្នុងចិត្តសន្តានយើងបានសំខាន់សម្រាប់ខ្លួនយើងណាស់ដូចជារឿងនិទានមួយដើម្បីជាគំនិតកូនចៅមានសត្វកង្កែបនៅនឹងស្រះ ស្រះនៅនឹងវត្តវត្តប្រសង់ណានៅទុំនៅស្លឹកឈូកចឹងឃើញប្រសង់និមន្តទៅបិណ្ឌបាទបានចង្ហាន់មកឆាន់គេគិតថាប្រសង់ស្រួលបានចង្ហាន់ឆាន់ស្រាប់ស្រាប់ហ្មងមុនទៅបាទមកឆាន់ហ្មងអញ្ចឹងអញចង់ធ្វើជាលោកសង្ឃបិណ្ឌបាទកើតហ្នឹងគេនឹកចង់អញ្ចឹងស្រាប់តែដល់តែពេលប្រសង់ឆាន់រួចលាងបាទណាជាទៅ វាមានមន់ទៀតមកមកស៊ីហ្នឹងគេថាអីមន់នេះស្រួលជាងលោកទៀតបាក់ទៅរោអញ្ចឹងអញចង់ធ្វើមន់វិញចង់ធ្វើមន់ស្រួលជាងលោកនៅពេលនោះមានឆ្កែឆ្កែវាទៅដដើមន់ហ្នឹងមន់ហ្នឹងរត់ទៅខ្លាឆ្កែកែបហ្នឹងគេថាយីឆ្កែនេះខ្លាំងជាងមន់ទៀតណោះមន់ខ្លាចរត់ចឹងអញចង់ទៅឆ្កែវិញហ្នឹងហើយមានបរមម្នាក់ដើរទៅ ឆ្កែហ្នឹងវាវាហួងហែងវាហួងហែងបាយវាហ្នឹងអញ្ចឹងទៅវាឃើញមនុស្សដើរទៅវាវាខ្លាចថាមនុស្សហ្នឹងដេញវាណាមានតបងនៅដៃផងដល់អញ្ចឹងវាសាកក៏ហឹមដាក់មនុស្សហ្នឹងនឹងឯងដើម្បីថាវាមានជាកោមដែរនឹងឯងក៏ហឹមងើលដាក់មនុស្សមនុស្សថាយីអានេះអញមានធ្វើអីវាក៏ហឹមដាក់អញយាតំបងហ្មងឆ្កែឃើញតែយាតំបងរត់ រត់ដល់អញ្ចឹងអង្កើតទៅឃើញទស្សនវិភាពហ្នឹងវាថាអូមនុស្សកម្មដបងនេះខ្លាំងជាងឆ្កែទៀតវើអញ្ចឹងអញប្រាថ្នាជាមនុស្សកម្មដបងដល់ទៅមនុស្សកម្មដបងហ្នឹងមកអង្គុយមកស្រះហ្នឹងឯងគុយគុយទៅរុយវាទៅរោមរោមមនុស្សហ្នឹងបក់ចុះបក់ឡើងបក់ចុះបក់ឡើងយេអារុយនេះចង្រៃរោមអញរត់អង្គុយឲ្យស្រួលមិនបានក៏ ដើរចេញពីទីកន្លែងហ្នឹងទៅអង្កែបហ្នឹងគេថារុយនេះខ្លាំងជាងមនុស្សកាន់ដបងទៀតអញ្ចឹងប្រាថ្នាជារុយវិញឬកើតជារុយហើយក៏ស្រាប់តែពេលហ្នឹងរុយគេទៅទុំចង់ច្រមុះអង្កែបហ្នឹងតែហ្មងដល់ទុំចង់ច្រមុះអង្កែបអង្កែបហ្នឹងគេលៀនដាត់វឹកចាប់រុយហ្នឹងបានហើយក៏លេបចូលទៅពេលហ្នឹងគេដឹងថាអត់មានណាខ្លាំងជាងអញទៀតទេណា អញ្ចឹងក៏ឈប់ប្រាថ្នាជាស្អីស្អីទៀតទៅអានេះជាប់ប៉ុណ្ណឹងហើយឲ្យកូនចៅ ស្ដាប់អញ្ចឹងទៅនិទាននឹងបានជាក្តីថាម៉េចណែសំខាន់ណាស់ណាកូនចៅសំខាន់សម្រាប់ខ្លួនឯងណាស់យើងកុំចេះតែសម្លឹង ប្រៀបផ្ទឹមខ្លួនយើងទៅនឹងអ្នកដតីត្រង់ដែលថាអ្នកដតីមានអីមានអីហើយយើងចេះតែកើតទុក្ខ ត្រង់ដែលថាយើងអត់មានអវ័យអវ័យដូចអ្នកដតីតាមពិតណាយើងមិនចាំបាច់មានអវ័យអវ័យច្រើនច្រើនទៅដូចអ្នកដតីទេសូមឲ្យតែយើងចេះធ្វើនៅអវ័យដែលយើងមាននេះឲ្យល្អឲ្យសំខាន់សម្រាប់ខ្លួនយើងអានេះឯងដែលកូនចៅត្រូវស្ដាប់ឲ្យយល់នៅក្នុងនិទានជាកតិនឹងឯង ណាសំខាន់សម្រាប់ខ្លួនយើង យើងមានភ្នែកយើងអាចមើលអ្វីអ្វីឲ្យបានប្រយោជន៍យើងកុំចេះតែមើលទៅដោយអត់ពិចារណា ខាតពេលវេលាខាតការសិក្សារៀនសូត្រខាតការចេះដឹងយើងត្រូវមើលឲ្យបានការចេះដឹងគឺណាមើលមេរៀនលោកគ្រូអ្នកគ្រូដាក់ឲ្យទៅ ពីព្រោះជីវិតរបស់យើង នៅក្នុងកណ្ដាប់ដៃរបស់យើងណា ណាវាសនាអនាគតរបស់យើងនឹងណានៅក្នុងកណ្ដាប់ដៃយើងណាតែយើងមិនប្រឹងណាពេលវេលានឹងត្រូវអស់ទៅណាកូនចៅដឹងទេ យើងមិនមែនមានជីវិតរស់នៅ ច្រើនប្រមាណទៅទេឥឡូវកូនចៅថាស្មើស្មើថា20ចុះឥឡូវនៅប្រហែលឆ្នាំទៀតស្លាប់ចង់បានប្រហែលទៀត60ហ៎60ឆ្នាំទៀតឲ្យបាន8ទៅណា ហ្នឹងឯងបាន60ឆ្នាំទៀតហ្នឹងឯងហើយយើងគិតថាយូរ60ឆ្នាំប៉ុន្តែក្នុងមួយថ្ងៃកូនចៅគេងប្រហែលម៉ោង8ម៉ោង1ភាគ3មែនទេអស់1ភាគ3អញ្ចឹងក្រំតែ60ឆ្នាំយើងគិតថាអូយើងនៅ60ឆ្នាំទៀតប៉ុន្តែ60ឆ្នាំហ្នឹងក្រំតែយើងដេកនិយាយពាក្យដេកអញ្ចឹងអស់20ឆ្នាំបាត់ហើយ មែនឬមែន1ភាគ3គឺណាហើយនៅពេលដែលយើង គេងហ្នឹងអត់មាន បានប្រព្រឹត្តជាប្រយោជន៍អីតាមផ្លូវចិត្តទេគ្រាន់តែយើង សម្រាប់សុខភាពផ្លូវកាយនឹងឯងតែផ្លូវចិត្តគឺភវៀងដែលប្រព្រឹត្តទៅនឹងជាវិបាកអត់មែនប្រព្រឹត្តទៅជាកុសលទេគ្រាន់តែថាអកុសលក៏មិនមែនណាអកុសលក៏មិនមែន ណាតែកុសលសេចក្តីល្អក៏អត់មែនដែរព្រោះនៅពេលដែលគេងលក់ហ្នឹងណាអានឹងហៅថាវិបាកធ្វើប្រវាំងកកិច្ចនឹងឯងអស់20ឆ្នាំមកមិនមែនតិចទេណាកូនចៅគិតមើលនៅសល់40ឆ្នាំហើយជិត40ឆ្នាំអាពេលយើង ស្រឡាញ់នឹងអស់ប្រមាណទៀតណាយើងគិតមើលតែមួយថ្ងៃអស់ប្រមាណគឺណាពេលដែលយើងមុំម៉ៅក្តៅក្រហាយខឹងស្អប់នឹងអស់ប្រមាណ ពេលយើងកំណាញ់ពេលយើងចំណែនពេលដែលយើងប្រមាថនឹងអស់ប្រមាណដូច្នេះសេចក្តីល្អក្នុងជីវិតរបស់យើងនៅតិចមែនទេណាបើយើងគិតពីតម្លៃនៃជីវិតបើយើងចេះតែបដោយ ពេលវេលាដ៏មានតម្លៃអាយុជីវិតរបស់យើងនេះយើងថាស្រឡាញ់ការរស់ហ่ะខំប្រឹង រួតទទួលទានមានប្រាក់100,000ដុល្លារ200,000ដុល្លារ តាំងតែពីរៀបការមកភិយាស្វាមីខំរស់ទទួលទានមានបានហើយហ្នឹងទិញដីទិញផ្ទះអីអីប្រប៉ុណ្ណឹងប៉ុណ្ណាមានប្រាក់ប៉ុណ្ណឹងប៉ុន្តែដល់ទៅពេលយើងយើងឈឺឃើញទេយើងត្រូវចំណាយប្រាក់នឹងឯងយើងឈឺក្បាលឈឺពោះច្រើនឆ្នាំហើយចេះតែលេបឆ្នាំអីទៅបាត់ទៅអន់ទៅប៉ុន្តែវាមិនចេះបាត់យី ជំងឺអីក៏មិនចេះបាត់ឆ្នាំបារាំងឆ្នាំខ្មែរអីហើយហ្នឹងឲ្យគ្រូពេទ្យពិនិត្យមើលមហារាជអាថ្នាក់ទី3គឺហើយដល់ពេលប៉ុណ្ណឹងក៏មិនមែនថា មិនមិនជាបាលទេណា គឺថាខំប្រឹងណាក្រែងលោបន្តអាយុជីវិតបានអស់10000ហើយ10000ទៀតទៅមកចុះឡើងពេទ្យក្រៅស្រុកនឹងថ្លៃថ្លៃទៀតដំណើរទៅមកទៀត អស់ប្រាក់ដែលសន្សំ20 30ឆ្នាំហ្នឹង20ម៉ឺនដុល្លារអស់ហើយស្លាប់បដ ாய் គិតណាហ្នឹងឯងហើយមើលមើលយើងត្រូវចំណាយទ្រព្យសម្បត្តិណាដើម្បីរក្សាអាយុជីវិតប៉ុន្តែយើងអត់អាចធានាបានអត់អាចរស់នៅបានហើយសួរថាយើងឲ្យតម្លៃអាយុជីវិតរបស់យើងនឹងណា គឺវាមានតម្លៃជាងទ្រព្យសម្បត្តិហើយ បានយើងសុខចិត្តលះ100000 200000ដើម្បីឲ្យបានរស់នេះប៉ុន្តែសួរថាតើយើងយល់រស់នឹងមកធ្វើអីដែលយើងសុខចិត្តលះបង់ទ្រព្យសម្បត្តិច្រើនច្រើនដើម្បីអាយុជីវិតសួរថាយើងយកអាយុជីវិតនឹងមកធ្វើអីនឹងឯងបើមិនប្រព្រឹត្តទៅដើម្បីចំណេះដឹងនឹងគុណធម៌ទេហើយកូនចៅគិតមើល ពេលវេលា20 30ឆ្នាំហ្នឹងណាគឺយើងលះបង់ជីវិតដើម្បីទ្រព្យហ្នឹងដែលយើងអត់បានពិចារណា ដឹងតែដើម្បីបានទ្រព្យអត់បានប្រព្រឹត្តទៅ ក្នុងចំណេះដឹងនិងគុណធម៌ហ្នឹងទេដើម្បីតែទ្រព្យសម្បត្តិធ្វើបាបក៏ធ្វើធ្វើ នៅអំពើបៀតបៀនអ្នកដតីរំលោភឆ្លៀនពៀនបោកប្រាស់អីសពគ្រប់ទាំងអស់ដើម្បីឲ្យបានប្រាក់ហ្នឹង យើងត្រូវលះបង់ជីវិតណាណែមួយថ្ងៃ24ម៉ោងហ្នឹងគឺយើងយើងត្រូវលះបង់ដើម្បីយើងបានទ្រព្យសម្បត្តិមាសប្រាក់ហ្នឹងដែលយើងអត់ដឹងថាតម្លៃនៃជីវិតរបស់យើងនឹងវាវាសំខាន់ប៉ុណ្ណាទេយើងយើងលក់ជីវិតរបស់យើងដើម្បីបានប្រាក់មួយថ្ងៃមួយខែមួយឆ្នាំ10ឆ្នាំ20ឆ្នាំគឺថាសុខចិត្តលះបង់ជីវិត ដើម្បីបានប្រាក់តែទីបំផុតស្រាប់តែយើងមកលះបង់ប្រាក់ដើម្បីជីវិតទៅវិញ ឃើញទេហើយប្រាក់ហ្នឹងអត់ធានាដើម្បីឲ្យយើង បានរស់នៅរហូតទៅណាទីបំផុតជីវិតក៏អស់ប្រាក់ក៏អស់ចំណេះដឹងនិងគុណធម៌អត់មាន មានតែការប្រព្រឹត្តបាបកម្មពីវេរាជាមនុស្សអាក្រក់ស្ថិតនៅក្នុងការចងចាំរបស់ មនុស្សទាំងឡាយថា ជាមនុស្សអាក្រក់ដែលស្លាប់ទៅកុំយកជាគំរូគេណាគឺជីវិតអត់មាន ខ្លឹមសារអត់មានន័យអត់មាន ប្រយោជន៍អីសម្រាប់ខ្លួនឯងសម្រាប់ ក្រុមគ្រួសារសង្គមជាតិអីទៅទាំងអស់ងងឹតទៅតែមកអត់មានពន្លឺភ្លឺស្វាងអីឡើយនេះជាការគិតខុសណាកូនចៅយើងពិនិត្យមើលមនុស្សដែលជាគំរូច្រើនសម្រាប់យើងមានអញ្ចឹងអញ្ចឹងទៅហើយអញ្ចឹងកូនចៅដឹងទេណាគឺយើងមានជីវិតរស់នៅនឹងវាមានតម្លៃសំខាន់សម្រាប់យើងប៉ុណ្ណាក្នុងការដែលយើង រស់នៅយើងមើលមើលដូចជាកូនចៅត្រូវចាយវាយទ្រព្យសម្បត្តិមេដាបៃតានឹងឯងមេដាបៃតា ដើម្បីបានទ្រព្យសម្បត្តិនឹងក៏ត្រូវលះបង់ជីវិតគាត់ទៅដើម្បីបានទ្រព្យនឹងណាគឺលះបង់ជីវិតដ៏មានតម្លៃដែលមហាសិទ្ធិមហាមូលធនមហានិមាននឹងណាគឺស្រឡាញ់ជីវិតណាមិនមែនចង់ស្លាប់ទេណា បើអាចយកទ្រព្យសម្បត្តិមាសប៉ប៉ិនដូងទុំឬប៉ិនភ្នំសពៅទៅដូរឲ្យបានរស់តទៅទៀតក៏ព្រមដូរដែរណាបើមានណាសុខចិត្តលះបង់ដើម្បីបានអាយុជីវិតនឹងណាហើយមេត្តាបិតាយើងកាត់លះបង់ជីវិតមួយថ្ងៃមួយថ្ងៃហ្នឹងអត់មានយកជីវិតត្រឡប់មកវិញទេណា24ម៉ោងអស់ទៅអត់មានត្រឡប់មកវិញទេគាត់មានតែចាស់ទៅចាស់ទៅណា ហើយហើយគាត់លះបង់ជីវិតនឹងដើម្បីអីដើម្បីបានទ្រព្យយកមកឲ្យយើងជាកូនរៀនណាហើយយើងចាយជីវិតគាត់ណាកូនចៅដឹងទេចាយទ្រព្យសម្បត្តិនឹងចាយជីវិតម៉ែចាយជីវិតឪហើយយើងយើងចាយជីវិតម៉ែជីវិតឪនឹងដើម្បីអីណាមើលមើលយើងពិចារណាខ្លួនយើងមើលដើម្បីលេងសើចសប្បាយរីករាយប្រមាទទៅក្នុងជីវិត ចឹងអត់ខំសិក្សារៀនសូត្រយើងយកជីវិតម៉ែឪយើងមកលេងលបែងថោកទាបផ្សេងផ្សេងសំទេមើលមើលជីវិតម៉ែឪប្រកាសអីដែលយើងបានសិក្សារៀនសូត្រហ្នឹងអានេះត្រូវគិតញើសឈាមម៉ែឪជីវិតមានតម្លៃណាគឺណាមហាសិទ្ធិមហាមូលធនគឺក៏ក៏ចង់រស់ចង់រស់ហើយมันអាចយកមាសប្រាក់លុយកាក់នឹងដូរអាយុជីវិតបានផង អាយុជីវិតនឹងវាមានតម្លៃ ស្មើនឹងប៉ុនណាប៉ុនបានរៀបចំឲ្យឲ្យឪពុកម្ដាយគាត់មានជីវិតណាស្មើនឹងប៉ុនណាហើយគាត់ត្រូវចំណាយជីវិតគាត់ដើម្បីរកទ្រព្យសម្បត្តិឲ្យកូនរៀននៅក្នុងស្រុកទៅក្រៅស្រុកទៀតចំណាយប្រាក់ផ្ញើប្រាក់អីទៅឲ្យកូនសិក្សារៀនសូត្រតើយើងគួរចាយជីវិតម៉ែឪរបស់យើងដោយសេចក្តីប្រមាថដែរឬទេអាហ្នឹងឯងដែលយើងត្រូវគិតអាការដែលយើងគិតយល់នេះឯងជាតម្លៃនៃជីវិត មិនមែនអ្នកប្រាក់លុយកាក់ទេប៉ុន្តែការគិតយល់គិតត្រូវនេះជាតម្លៃសំខាន់ណាស់ហៅថាសតិសម្បជញ្ញៈដែលជាធัวមានឧបការៈច្រើនអញ្ចឹងគឺនៅលើសមត្ថភាពកូនចៅនឹងឯងនឹងឯងដូចជានិទានរឿងកង្កែបអញ្ចឹង គឺថាយើងត្រូវធ្វើរបស់ដែលយើងកំពុងមាននេះអាយុជីវិតនេះដែលមាន តម្លៃសម្រាប់យើងយើងមានភ្នែកយើងប្រើប្រាស់ភ្នែកដើម្បីបានការចេះដឹងយើងប្រើតជារបស់យើងស្ដាប់ដើម្បីឲ្យបានការចេះដឹងគឺថាចំណេះ ដឹងនិងគុណធម៌យើងប្រើដៃជើងរបស់យើងថ្វាយបង្គំបរតនត្រ័យថ្វាយបង្គំមេត្តាបិតាយើងប្រើប្រាស់ចិត្តរបស់យើងនេះឯងអប់រំឲ្យបានទៅជាចិត្តល្អមានទឹកចិត្ត ណាមានទឹកចិត្តទៅរកមេដាបៃតាប្រកាសគុណមេដាបៃតានៅពេលដែលយើងថ្វាយបង្គំគាត់នឹងយើងប្រកាសថាកូនសូមប្រកាសថាមេដាបៃតាពិតជាព្រះអរហន្តរបស់កូនមែនទោះជាកូន មិនមានអ្វីតបស្នងសងគុណលោកទាំងពីរក៏ដោយប៉ុន្តែកូន បដិញ្ញាខំធ្វើជាកូនល្អ របស់មេដាបៃតានឹងឯងជាការប្រកាសគុណមេដាបៃតាអពេកស្រក់ទឹកភ្នែកចឹងស្រក់ទឹកភ្នែកគ្រាន់តែកូនចេះសំពះថ្វាយបង្គំប៉ុណ្ណឹងណាក៏អត់ចង់ទៀមទាអីបានពីយើងទេ យើង បានវាលើសពីគាត់បានទៅទៀតឲ្យតែកូនគាត់បានសុខអានេះដែលយើងជាកូនចៅត្រូវយល់ហើយការយល់នេះឯងកូនចៅ ទៅចង់ប្រាថ្នាជាពុទ្ធក៏បានដែរគឺការដឹងគុណមេត្តាបិតានេះមានតម្លៃណាស់ ចង់ប្រាថ្នាជាព្រះវិជ័យកពុទ្ធអរិយសាវកពុទ្ធជាបុគ្គលដ៏ប្រសើរលើសលោកក៏បានដោយអំណាចកតញ្ញុតាធម៌ព្រោះកាលណាបើយើងចេះយល់តម្លៃគុណមេត្តាបិតាគុណគឺសេចក្តីល្អ កាលណាបើយើងយល់ដឹងថាគុណគឺសេចក្តីល្អយើងមិនមែនទុកសេចក្តីល្អនឹងឲ្យនៅតែក្នុងអ្នករតីទេយើងនឹងសមាទានកម្មយកអរតនីសេចក្តីល្អឲ្យពោពេញនៅក្នុងចិត្តសន្តានរបស់យើងព្រោះយើងស្រឡាញ់សេចក្តីល្អវាដូចយើងឃើញអ្នករតីប្រើទូរស័ព្ទនឹងស្រឡាញ់យើងមុខតែសំលុយទិញទូរស័ព្ទអីហ្នឹងណាឧទាហរណ៍ណាយើងឃើញគេស្លៀកពាក់ អីចឹងអលង្ការអីចឹងបើយើងមានសមត្ថភាពយើងសំលុយកាក់ដើម្បីប្រើប្រាស់នៅរបស់នឹងដោយសារយើងស្រឡាញ់អានេះជាឧទាហរណ៍ទេដើម្បីបញ្ជាក់ថាបើយើងចេះស្រឡាញ់សេចក្តីល្អដែលមាន ក្នុងអ្នកដតីបើមេត្តាបិតាមិនមានសេចក្តីល្អទេធ្វើម៉េចអញ្ចឹងយើងរស់ធ្វើម៉េចឲ្យយើងសិក្សារៀនសូត្របើលោកគ្រូលោក អ្នកគ្រូមិនមានបំណងឲ្យយើងជាមនុស្សល្អទេតើគាត់ខំបង្ហាត់បង្រៀនយើងរៀបចំកម្មវិធីនេះធ្វើអីមានបំណងឲ្យយើងបានសេចក្តីសុខដូច្នេះយើងឃើញសេចក្តីល្អហ្នឹងឲ្យយើងរស់ណាសេចក្តីល្អហ្នឹងឲ្យយើងបានសុខណាមេដាបិតាចេះតែចាស់ទៅចាស់ទៅទុកឲ្យកូនចៅមានចំណេះវិជ្ជានឹងស្នងគាត់នៅចិញ្ចឹមយើងជំនួសគាត់ គឺការចេះដឹងរបស់យើងនេះឯងជាញើសឈាមរបស់មេដាបិតាណែ ដៃជើងយើងនេះជាមរតករបស់អ្នកបាបិតាហើយណាដែលគាត់ឲ្យកំណើតមកហើយគាត់ខំចិញ្ចឹមបីបាច់មើលថែនឹងភ្នែកយើងតិចយើង អវយវៈយើងសពគ្រប់នឹងជាមរតករបស់ម៉ែឪយើងត្រូវថែរក្សាឲ្យបានល្អប្រើប្រាស់ឲ្យជាប្រយោជន៍ជាទីបំផុតដល់យើងយល់ថាអូគុណគឺសេចក្តីល្អរបស់មេដាបិតាល្អណាស់ល្អគឺថាមានតម្លៃសម្រាប់ឲ្យយើងរស់ដូច្នេះ ដោយអំណាចដែលយើងចេះស្រឡាញ់សេចក្តីល្អយើងក៏អារតនាសេចក្តីល្អនឹងមកបណ្ដោះបណ្ដាលក្នុងជីវិតរបស់យើងយើងក៏បានទៅជាកូនល្អដែរជាមួយមិត្តភ័ក្តិនឹងឯងយើងក៏ទៅជាមនុស្សល្អជាមួយនឹងក្រុមគ្រួសារជាមួយភរិយាស្វាមីមានកូនប្រុសស្រីក៏ទៅជាមេដាបិតាល្អបដិញ្ញាថាជីវិតរបស់យើងតទៅមុននឹងចាកលោកត្រូវតែជាមនុស្សល្អសូមអនុមោទនា